ហើយខ្ញុំទៅស្លាប់បាត់ហើយប៉ុន្តែបងថាមានមានមកមកកេះខ្ញុំអ្នកមកកេះខ្ញុំគាត់កេះបាច់ភាខ្ញុំខ្ញុំគុំទឹកដោះម៉ែខ្ញុំថ្លៃណាស់ខ្ញុំឆ្លើយហឺខ្ញុំឆ្លើយអាម៉ាស៊ីនបេះដូងគេលោតតតតតតតតតខ្ញុំគាត់ថាខ្ញុំសូមអរគុណខ្លាំងណាស់អ្នកដែល share គ្នាអ្នកទាំងអស់គ្នាហ្នឹងហើយគឺជា ចំណែកមួយដែលធ្វើឲ្យខ្ញុំរស់ប្រាថ្និកបាទបងប្អូនថ្ងៃនេះទៅជួបបេក្ខភាពបាទ The Voice បង រស់សេរីសទ្ធាបាទសូមជួយជួបគាត់ទាំងអស់គ្នាបងប្អូនបងជំរាបសួរបងបងសួរផ្សារទឹកបងនេះដល់ណាបងមិញចេញមកពីណាវិញមិញមកពីហាងព្រួយខ្ញុំនៅទីហាងគេ នេះធ្វើការទៀតរងឯងបាទធ្វើការបងមិនធ្វើការឬថាខ្ញុំធ្លាប់ធ្វើការឲ្យឲ្យគាត់ហ្នឹងទៅហើយហើយខ្ញុំចេញពីពេទ្យមកខ្ញុំដឹងទៅណាបាទខ្ញុំកោកនៅហាងទៅហើយនៅដេកនៅហាងដែរទៅអញ្ចឹងពួកពួកអីតកាយគេទៅដេកនៅផ្ទះអញ្ចឹងឥឡូវមើលសុខភាពបងដើរបានទេមើលទៅ ខ្ញុំតាំងក៏ពិតខ្ញុំដើរបានធម្មតាទេបងប៉ុន្តែគាត់ថាជើងនេះខ្ញុំវាគ្រោះជន់គ្រោះអញ្ចឹងណាបាទខ្ញុំអឺបុកមែនបុកខ្ញុំជីជីម៉ូតូខ្ញុំសើស្វាំងភ្នែកខ្ញុំសើភ្លែងទៅខ្ញុំឡើងខឿនឡើងខឿនខ្ញុំដួលដួលដួលហ្នឹងទៅអ្នកមកពីក្រោយគ្នាបុកគ្នាឡឡលមៀលពីវាដងហើយ chứ còn muốnពេលខ្ញុំជិះថាយើងអង្គុយពេលអង្គុយអង្គុយអត់អីដល់ពេលងើបឡើងខ្ញុំម្ដងខ្ញុំម្ដងវាកើតអីខ្លះបន្តគាត់ណាពេលយើងអង្គុយងើបឡើងក៏ឈរស្ទូបានត្រង់ខ្លួនអូហើយមិនមិនទីជើងនេះតែក៏ពិតជើងនេះអឺផ្សេងវាពួកអីអឺគ្រោះថ្នាក់អបតបៈពេលថាយើងដួលដួលម៉ូតូអីងាកមិញអញ្ចឹងណាបាទអូតែដួលទៀតហ៎ តាមដួលតាផ្សេងទេជើងនេះតែបើទៅឈ្មោះបងបងសុធាអញ្ចឹងហ៎រស់ស្រីសុភាអូរស់ស្រីសុភាអញ្ចឹងហ៎ដើរធំធំធំធំខ្ញុំខ្មាស់គេបងមិនហ៎វាយើងវ័យទៅមកប៉ុណ្្នឹងយើងដើរធំធ្វើធំធំធំធំវាបបាក់បបាក់បបវាថាខ្មាស់គេអញ្ចឹងចង់ឲ្យដើរទៅងំទាំដូចគេឯងអត់ចង់ដើរនេះហ៎ trong tay khoảng thà bia bơ tha nhưng cho dù với những sự bằng phân hệ mà sầm ừ. khăn cứ bơ đồn sao vậy bà có mà nhưng chắc đang ha mua là hai đấy bàn lệ luôn nào bên nhưng họ đang đái bê ờ, ấy vì để bóng họ đang thay vì cao tam pi pê ná nó bóng buổi chúng ngươi cái bằng nhưng bê đồn sao bê đồn bà bê đồn sao tao mọc phải phải à mày ừ សោយមែនតើណាយើងបាទពេលដងបងរងថ្ងៃហ្នឹង100ជាងទៅហើយបាទខ្ញុំមកសល់25ដល់ពេលខ្ញុំទៅពេទ្យខ្ញុំទៅពេទ្យហ្នឹងអឺតាំងក៏ពិតពេទ្យគេយកហើយយកអាសម្រាប់ឆក់មកឆក់ខ្ញុំមកហើយខ្ញុំទៅស្លាប់បាត់ហើយប៉ុន្តែគាត់ថាចាស់លើទៅវិញគ្រូតាមអង្គតើរឡាញ់គុយវិញទៅ ប៉ុន្តែគាត់ថាមានមានមកមកកេះខ្ញុំអ្នកមកកេះខ្ញុំគាត់កេះបាច់ភាខ្ញុំខ្ញុំគុំទឹកដោះម៉ែខ្ញុំថ្លៃណាស់ខ្ញុំឆ្លើយហឺខ្ញុំឆ្លើយអាម៉ាស៊ីនបេះដូងគេលោតតតតតតតតតមានឡើងបាត់ខ្សែខ្សែជាងវិញអញ្ចឹងខ្ញុំរស់វិញអញ្ចឹងណាបងបាទពេលនោះចូលសង្គ្រោះមិនតាន់នៅពេលណានៅពេលរស៊ីបងអឺ ICU តែយើងអត់ដឹងជំងឺពេលណាទេយើងដឹងថាឈឺធ្ងន់ភ្លាមតែម្ដងពីដំបូងខ្ញុំញ៉ាំឆ្អែតពេកខ្ញុំញ៉ាំឆ្អែតខ្ញុំញ៉ាំឆ្អែតហើយខ្ញុំផឹកទឹកឡើងឆ្អែតទៀតហើយក៏អួតមកមកក៏អួតអួតរហូតអួតរហូតអួតរហូតដល់ដល់ថ្នាក់ដកដង្ហើមខ្ញុំដកដង្ហើមអត់រួចនិយាយអត់មានពេលដកដង្ហើម ចេះក្អួតក្អួតក្អួតក្អួតក្អួតសន្លប់បាត់ទៅហើយដល់ខ្លួននៅពីគេកេះហ្នឹងតែប៉ុណ្ណឹងតែពេលនោះអត់តន់ស្គមនៅឡើយទេប្រហែលជានឹងអត់តន់ដល់ថ្នាក់ខ្មោចចឹងទេអូរកំសាត់ហ្នឹងបងថាខ្ញុំនិយាយខ្មោចខ្មោចពួកអីនៅមនុស្សម្រៀងគេហ្នឹងកាលណាចុះកាលមុនឈឺហ្នឹងនៅច្រៀងធម្មតាទេណាអឺមុនឈឺអត់ទេមានជប់ច្រៀងអឺផ្អាកច្រៀង តាំងពីកូវីដមកមកជិះធ្វើការអីគេវិញខ្ញុំនៅធ្វើការហាងសាកឡុកបោះពូម៉ាក់ខ្ញុំនឹងអឺជាមួយគាត់ទៅនៅពេលខ្លះទួលភ្លឺអីខ្ញុំទៅហើយប៉ុន្តែគាត់ថាខ្ញុំអត់ខ្ញុំតមួយខ្ញុំឃើញខ្ញុំអត់ផឹកវិញ្ញាទេពួកអីខ្ញុំធ្លាប់វះវៀនដល់ខ្នែងហើយខ្ញុំខ្ញុំគុណពវៀនអញ្ចឹងណាបងតែអត់មានពុនកូនដែររងថ្ងៃ ខ្ញុំ30នៅមិញខ្ញុំភ្លេចទៅ33 33អត់ទាន់មានពុនទេខ្ញុំអត់ទាន់ខ្ញុំនិយាយនឹងខ្ញុំអត់អាចគិតផងព្រោះវាមានផលិតភាពហើយខ្ញុំមានអ្នកខេត្តណាកំពង់ចាមហ្មងអូក្រកូនអ្នកកសិករក្រីក្រដែរណាអត់មានម៉ែមានឪតែឃើញមុខឪហ្មងកូនកំព្រាអញ្ចឹងបាទខ្ញុំតែឃើញមុខមិនតែឃើញមុខឪទេ រាល់ថ្ងៃអត់មានធ្វើអីទេដោយសារយើងសុខភាពអត់សូវចឹងអត់សូវល្អចឹងខ្ញុំមិនតន់ធ្វើអីកើតទេបងព្រួយទេតែខ្ញុំសូម្បីតែខ្ញុំដើរជិះម៉ូតូជិះម៉ូតូចុះមិនជិះម៉ូតូខ្លួនឯងបាទជិះជិះម៉ូតូបោះហ្នឹងឲ្យជិះម៉ូតូខ្លួនឯងហើយជិះម៉ូតូតែយើងសើដូចបុកគ្នាដូចមានធ្វើយុវអញ្ចឹងសំខាន់គឺខ្ញុំអត់ដឹងថានេះវាខាងនេះមកខាងនេះអត់សើវាអសាសើបាទបាទ ខាងនេះបាទវារៀងបាទរៀងស្វាំងភ្នែកមិនមែនសើវាស្វាំងភ្នែកស្វាំងភ្នែកស្វាំងភ្នែកវិលមុខចេះចេះជំងឺហ្នឹងពេទ្យថាធ្វើម៉េចបានព្យាបាលព្យាបាលអឺអញ្ចឹងមកថាថ្ងៃហ្នឹងគាត់ទៅវាស់សាបៀតឈាមហើយនឹងទៅជួយឈាមមើលថាអឺនិយាយទៅគាត់ពេទ្យគាត់ចង់ធ្វើតេស្តមកតួខ្លួនអញ្ចឹងហ្មងប៉ុន្តែគាត់ថាខ្ញុំអត់តន់ តើមានថៅការណាបាទបាទបាទខ្ញុំគាត់នៅឆ្លៀសក្នុងឱកាសនេះខ្ញុំសូមអរគុណអ្នកដែលឧបត្ថម្ភខ្ញុំគាត់ថាខ្ញុំសូមអរគុណខ្លាំងណាស់អរគុណខ្លាំងមែនទែនចំពោះអ្នកដែល share គ្នាទាំងអ្នកសិល្បៈអ្នកល្បីអ្នកអ្នកអត់ទៅអ្នកនិយាយទៅអ្នកសិល្បៈទាំងអ្នកល្បីបាទអ្នកជំនាន់ខ្ញុំអ្នក ទាំងអស់គ្នាដែលសូម្បីតែអ្នកជួយទៅ2000ក៏ខ្ញុំសូមអរគុណបាទបាទអរគុណខ្លាំងណាស់តែអ្នកទាំងអស់គ្នាហ្នឹងហើយគឺជាកម្លាំងចំណែកចំណែកមួយដែលធ្វើឲ្យខ្ញុំរស់បាទខ្ញុំសូមនិយាយទៅអត់ចង់ឲ្យបងនិយាយច្រើនដោយសារបងហត់ច្រើនណាស់នេះបាទជូនពរម្ដងទៀតបងឆាប់ជាបងបាទបាទអរគុណច្រើនបងអរគុណច្រើនបងប្អូនយើងបាទអរគុណអរគុណ